បាទនេះផ្ញើជូនដល់ឯកឧត្តមយ៉តនៅជំទាវសោមមកណាជ្រៀងឈ្នះកណ្ដាលលោកសៀងសំណគេសរសើរបងកណ្ដាលថាពីរណាស់ ជ្រៀងឈ្នះឯងលោកសៀងសំដងគេសរសើរបងណែថាពីរស់ណាស់វិញបើជ្រៀងភាសាអង់គ្លេសឲ្យដល់អង់គ្លេសឲ្យមុនណារិនសូមខ្មាស់អរកទីមកតាមស្រណងមកបណ្ដាប្រមសក់ណែស្រឡាញ់តែអូនមួយ រកទីមកតាមស្រណងមកបណ្ដាប្រមសក់ណែស្រឡាញ់តែអូនមួយ សណ្ដាប់មើលអើអត់តោជាណាវ៉ាទីសណ្ដាប់មើលសូមលើកអត់ឡាកវណ្ណទីអត់បោណាត់ទីរៀមរត់កប់អមេរទីតោះឲ្យចាច់ចំណោះមកគ្រប់អណាមរៀមរត់ទាំងដកអសូអខានតីហើ ចង់រឿងអាយ៉ាអមកស្ដីឲ្យអមកមកស្រីស្ដាប់ឲ្យច្បាស់អើអើឲ្យអមកមកស្រីស្ដាប់ឲ្យច្បាស់អើរឿងសុំបន្ទុកណាប៉ុណ្ណឹងតែចោសតានទៀតហើយស្រីប្រព្រំវិលីខ្ញុំណាវាខ្លី ស្ដីឲ្យអាមកអាស្រីស្ដាប់គេឲ្យច្បាស់ជំនាញយៈមួយនោះហុំឯនេះចម្លែកបាល់ទុលពេជើងពីទុលដីមុខវាអបរលតែចាំងឯនេះឲ្យប៉ិនណាជាយៈមានឈ្មោះណាល្បី លបកម៉ូតូមកអប្រយប្រយអណិតហើយតាងាយស៊ីក្លោស្មានវងមូលសាឯដើកោស្វាលស៊ីក្លោអាជាកណាមកហើយអូមនុស្សកបអបចាក្រនពុកកាសតមេជ្រូកព្រៃអើយ Sir, sir, sir. រណិតិយប្រយីមានតែពីមេករងអវន្ទីណៃកាត់កវាងអងកាត់កវាងដើចំណែកពីលើសរណកដុំរយអាចារ្យស្រាងពីហងឯអ្នកបត្រយចាយលុយសិនតែដល់ឡា សឡបបែ សង្ខារហើយអូបងអើយអូនអើយចបីចំហើយត្រឹមយ៉ាងអបងអើយបាទផ្ញើជួយដល់អង្គញាយកនឹងជំទាវសោមមកណាជំទាវសុច ដើររកគ្រប់ស្រុកឯចុះគេថាមិនមានខ្ចីត្បាល់ព្រីវែងណែក៏ខ្ចីមិនបានខ្ចីត្បាល់ក៏យ៉ាងមកបាន ស្រីត្បាល់អូននៅថ្មីចុះវាស្រួលម្លេះទីត្បាល់អូននៅថ្មីវាស្រួលជាងគេអូយមានស្នេហ៍ចាំអូនជួយរែចុះបើអូនអ្នករែកមកជ្រែកជើងទប់ អត់អ្នកបុកបានតែយប់ពេកចោះវាខ្មាស់អត់អ្នកផងចាំតបែងដែរត្បាល់បងយកពោពីកោះកងកញុំសុកអូន ច្បាប់ចៅក្រមយកស្រូវទៅបុកអញអ្នកណារកគ្រប់ស្រុកគេចោះគេថាមិនមានចៃត្បាល់អ្នកផងអ្នកក៏ចៃមិនបានចៃត្បាល់ក៏យ៉ាបុកបានមាត់ណោ ជ្រូតម្លេះក្បាលអូនស៊ីនស្រួលជាងគេបើអូនអ្នករែងបោះច្រែងជើងទុកអណ្ដាក់បកបានតែយប់ឲ្យចោះវាខ្មាស់អនអ្នកផង បាទផ្ញើដល់មីបាទកងពលលេខ30បាទថ្ងៃនេះជប់លៀងបិទវគ្គបងណាបាទជូនពរឲ្យបាទពលទាំងអស់បាទទៅផ្ទះវិញបាទសុខសប្បាយអូសណ្ណា ស្ដាប់មកជ្រៀងរីត្រីស្ងាត់ឆ្ងាញ់ប្រលើបោជ្រៀងបំពេថ្លើមថ្លៃ អូនជាគ្រូចិនណា គាត់តែលោករលាយកុំឲ្យមានលោកធ្វើបន់បាទអរគុណអូអរគុណដល់មេឧបត្ថម្ភបច្ចុប្បន្ន20ម៉ឺនរៀលប៉ុណ្ណាបាទជូនពងមេ បាទជាមេបរិយកងពលលេខ30ទាំងអស់ហើយដែលយើងជប់លៀងបិទវគ្គបាទអូសណាយហាអើយយកមកហើយរលឹង ស្តាប់បងជ្រៀងរាត្រីស្ងាត់ឈឹងព្រលឹងបងជ្រៀងបងពេលថ្លើមថ្លៃ ទូទុនតាមគេចោលបោផងតាំងចិត្តឲ្យស្ងប់ទុំខ្ញុំបោកបោកឆាងដងចាំថា chống lại សំដូចប្រាថ្នាអរគុណទេវតា ប្រទានស្នេហ៍ស្មោះ 啊。